បាទសួស្តីបងប្អូន នៅក្នុង សង្គម YouTube បងប្អូនគ្នាថ្ងៃនេះជួបគ្នាម្ដងទៀតហើយតាក់ទងទៅនឹងការស្នើសុំ Monetize YouTube ការសាកបងជាលើកដំបូងដែរបាទសួស្តីបងប្អូននៅក្នុងសង្គម YouTube បងប្អូនគ្នាថ្ងៃនេះជួបគ្នាម្ដងទៀតហើយតាក់ទងទៅនឹងការ ការស្នើសុំមូលនិធិ YouTube ការសាកបង ជាលើកដំបូងដែរហើយខ្ញុំមាន channel ពី3ទៀតហើយតកតង channel ទៅគ្រប់កលការបានមួយជាងយើងចូលទៅមើលទាំងអស់គ្នាសម្រាប់ការបង្កើត channel YouTube នេះខ្ញុំដាក់នៅក្នុង Firefox វិញ ចឹងយើងចូលទៅ YouTube របស់យើងទៅបាទនេះខ្ញុំធ្វើអំពីឆ្មាជាងយើងចុចចុចទៅ YouTube Studio ហើយបន្តមកទៀតខ្ញុំមាន channel មួយទៀតតទៅ ជាមួយនឹងមន់ក៏ប៉ុន្តែយើងអត់ទាន់គ្រប់យើងចូលទៅមើល channel ឆ្មារបស់យើងជាយើងដូរបាទតកតង channel ឆ្មាហ្នឹងគឺវាបាន1152 subscriber ហើយតកតងជាមួយនឹងជាម៉ោងហ្នឹងបាន4000 4ម៉ោងអញ្ចឹង នេះអត់មានជាប់នៅការពមៀននេះគឺ00អញ្ចឹងយើងអាចដាក់ស្នើសុំបានយើងចុចទៅលើពាក្យ apply នៅខាងក្រោមបាទឥឡូវយើង apply ហ្មងបាទហើយវាមាន step 1 step 2និង step 3ដំបូងយើងចូល step 1សិន step 1ហ្នឹងវាមានឲ្យយើងតាក់ទង ជាមួយនឹង term លក្ខជាមួយនឹងលក្ខខណ្ឌហ្នឹងយើងអានអស់នៅក្នុងនឹងសិនតើដោយសារដោយសារខ្ញុំពេលខ្ញុំបង្កើតនេះខ្ញុំដាក់ទៅនឹងប្រទេសថៃដល់ពេលអញ្ចឹងទៅពេលយើងស្នើសុំនេះវាលេចជាអក្សរថៃមកវិញបើយើងដាក់អាមេរិកអញ្ចឹងវាចេញជាអក្សរអង់គ្លេសប៉ុន្តែដោយសារខ្ញុំបង្កើតខ្ញុំដាក់នៅថៃតែអញ្ចឹងវាចេញជាអក្សរថៃហើយតើតើជាមួយវីដេអូនេះដែរ មានមិត្តភ័ក្តិយើងមួយចំនួនប្រហែលជាគាត់យល់ច្បាស់ជាងនឹងតែនេះខ្ញុំក៏តែសាកល្បងការធ្វើហើយជាលើកដំបូងរបស់ខ្ញុំដែរបាទហើយយើងចុចបន្ទាប់ពីយើងអស់តែខ្លះយើងចង់មើលអស់មើលអស់ក៏បានដែរមើលអស់ទៅហើយអានយល់បើថៃយើងដូរប្រទេសវិញមកចេញជាភាសាអង់គ្លេសវិញហើយអញ្ចឹងយើងមិននេះទេយើងគ្រីសយកហ្មងណា ហើយបន្តមកទៀតយើងចូល abstract term បាទកំពុងដើរយើងចាំបន្តិចបាទហើយឥឡូវចេញមកហើយ step ទី1គឺ down ដល់អញ្ចឹងយើងតទៅទីយើងទៅ step ទី2ខ្ញុំរៀងលឿនទេព្រោះខ្ញុំជឿជាក់ថាភាគច្រើនគេចេះគេចេះជិះខ្ញុំច្រើនបាទហើយតកតងនេះជំហានទី2នេះគឺជាជំហានដែល សំខាន់ជាងគេ គឺជាជំហានដែលដែលយើងយកលុយទៅដាក់នៅពេលដែលយើងរកលុយបានពី YouTube ដូចជាកាបូបលុយមួយដែរអញ្ចឹង តែនឹងយើងប្រយ័ត្នមែនតើបាទហើយនេះគេសួរយើងថាតើយើងធ្លាប់មាន account lesson ពីមុនមកទេឬក៏អត់ទេអញ្ចឹងគេឲ្យយើងរើសពីរនេះតែយេស I have ហើយមួយទៀត no I don't អញ្ចឹងមានន័យថា no I don't នេះមានន័យថាយើងត្រូវបង្កើត Google Adsense ថ្មីចំពោះអា yes I have existing account ហ្នឹងមានន័យថាយើងធ្លាប់មានពីមុនមកហើយអញ្ចឹងខ្ញុំធ្លាប់មានពីមុនមកហើយខ្ញុំបង្កើតហើយអញ្ចឹងគឺខ្ញុំមិនចាំបាច់បង្កើតម្ដងទៀតទេបាទតែបើបង្កើតម្ដងទៀតយើងជិះវៀងកុំដាក់ Google Adsense ហ្នឹងឈ្មោះតែមួយបើវាចាប់បានគឺ code Adsense របស់យើងអញ្ចឹងយើងយើងដាក់តែឈ្មោះដែលយើង Adsense របស់យើងដែលធ្លាប់មានពីមុនមកទៅបាទអញ្ចឹងខ្ញុំមានខ្ញុំយកយេបាទបន្តមកទៀតយើងចុច ភ្ញៀវមកបាទចឹងខ្ញុំជ្រើសរើស account AdSense របស់ខ្ញុំពណ៌នេះខ្ញុំអត់នេះទេបាទចឹងខ្ញុំការចុច play account AdSense របស់ខ្ញុំ Lapit sa'yo. បាទនេះវាចូលមកលូតមក AdSense របស់ខ្ញុំដែលធ្លាប់បង្កើត Google AdSense ពីមុនមកហើយបាទអញ្ចឹងយើងមើលទៅហើយយើង Asset Association នេះហ្មងបាទយើងយក redirect បាទឥឡូវ step ទី1 step ទី2យើង down ហើយអូខេហើយហើយទី2ក៏អូខេអញ្ចឹងនៅទី3ទី3គឺយើងរងចាំ2ទៅ3ថ្ងៃបាទតកតងជាមួយនឹង YouTube Pro របស់យើងអញ្ចឹងយើង ចាំអត់មើលទាំងអស់គ្នា បាទសូមអរគុណសម្រាប់ការតាមដាននៅវីដេអូមួយនេះហើយខ្ញុំជឿជាក់ថាមិត្តភ័ក្តិយើងមួយចំនួន ច្រើន គឺគាត់ចេះ គាត់ចេះឲ្យគាត់ចូលបានច្រើនបាទបាទអរគុណបាទ